អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមកធ្វើការ review តាក់ទងទៅនឹងការដាក់ stone អ្នកទាំងអស់គ្នាដឹងហើយតាមធម្មតា hero ដែលខ្ញុំលេងគឺខ្ញុំចូលចិត្តលេង hero ប្រភេទជាបាគូហ្នឹងហើយហើយបាគូក៏វាមានតាមប្រភេទ hero ដែរគឺ hero ខ្លះអឺពាក់បាគូដាក់ stone មុំមុំអញ្ចឹងវាញោកទៅវាអត់សូវស៊ីបានទេប៉ុន្តែចំពោះ stone បាគូ izzet នេះមួយគឺញោកទៅគឺស៊ី item ស៊ីសាហាវមែនតើហើយ មិន CI team នេះគឺ C goal អូខេហើយ stone ខ្ញុំលេងរកូនេះខ្ញុំមិនជាល្អទេនិយាយទៅអឺ stone ភាគច្រើនខ្ញុំលេងនៅរកូនេះគឺវាថ្លៃនិយាយទៅវាថ្លៃវាក៏ពិបាករកដែរហើយចំពោះ item ដែលខ្ញុំរកបាននេះប៉ិតតែខ្ញុំរកបានលឿនមែនប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺ stone ដាក់ sensor គឺខ្ញុំរកអត់ដល់គ្រប់ទេនៅខ្វះ stone HP 5-10%មួយគ្រាប់ទៀតដែលយើង ត្រូវការ stone ប្រភេទ stone សេះហ្នឹងហើយ សូនសេះហើយបើសិនជាករណីអ្នកទាំងគ្នាមើល live ហើយមាន stone rate stone rate stone HP 5-10%ដាក់អាវុធណាណាជាប្រភេទ stone សេះអឺ5-10 4-10ហ្នឹងហើយអាចឆាត់មកលក់ឲ្យខ្ញុំបានដោយសារខ្ញុំខ្វះ stone នឹងក្លប់ទៀតបាទខ្ញុំអាចចេញជាបាគូបាននេះណាអូខេចំពោះ stone ក្បាលគឺនេះខ្ញុំប្រើ ready made ត្រឹម5%ទេដោយសារវាថ្លៃថ្លៃពេកខ្ញុំអត់មានលុយទិញហ្នឹងហើយហើយ stone ក្បាលនេះគឺ support គឺ stone stand stone នេះគឺ stone កាត់ការតាក់ជើងហើយ stone អាវខ្ញុំលេងនេះ red risk control នេះហើយ red ដើម្បីក៏5%ដូចគ្នាដែរនិយាយទៅគឺលេងភាគច្រើនគឺ5%ហើយគឺខ្ញុំបើយើងនិយាយទៅគឺ stone វាថ្លៃនៅកូននេះអញ្ចឹងខ្ញុំវាស្ទើរលុយដែរហ្នឹងហើយអានេះគឺ stone slip ហ្នឹងហើយ ហើយ stone cow គឺបាន ready made 9% stone នេះគឺទិញថ្លៃដែរ stone ខ្ញុំទិញគេ3000 gold ហើយរួមជាមួយនឹងនេះនេះចឹងអាចមើលបាន stone នេះត្រឹមតែ1500 gold ទេ stone ឈាមដាក់ cow ណាហ្នឹងហើយតាមធម្មតា stone 5-10%ដាក់ cow ក៏រៀងពិបាករត់ដែរប៉ុន្តែខ្ញុំរកបានហើយក៏សម្បុកគេលក់ដែរមិនជាពិបាកដូច stone អាវុធទេ stone អាវុធតាមធម្មតាតម្លៃវារៀងធូរថ្លៃជាង stone cow ទេប៉ុន្តែដូចនគរនេះអត់ដឹងមិនពិបាករកហ្មងពិបាករកមែនទែន ហើយជា item សម្រាប់ធ្វើការញាត់ stone ហើយអញ្ចឹងខ្ញុំត្រូវការធ្វើការកាត់ number វាចោលមួយមួយទាំងអស់នេះខ្ញុំត្រូវការ number នេះ គឺ111ចានេះ112លើសហើយនេះត្រូវការ109ណានេះចឹង110លើស1ខោត្រូវការ104 114ចានេះ115ចឹងលើស1ចឹងខ្ញុំត្រូវការ item កាត់ចំនួន3គ្រាប់ដើម្បីធ្វើការកាត់ទៅលើ item នេះហើយខ្ញុំ trade 200មិនសិន អូខេឥឡូវខ្ញុំតេតរួចហើយនេះគឺជា item ដែលយើងត្រូវយកទៅកាត់ឥឡូវយើងទៅកន្លែងដែលយើងកាត់គឺនៅក្រុងនេះណាអញ្ចឹងយើងយក item មកពាក់ខ្លួនមកអ្នកទាំងអស់នេះនេះចឹងកាត់ក្បាលនេះរួមជាមួយនេះណាហើយពាក់វាចូលក្នុង hero ហើយយើងធ្វើការកាត់វាមួយមួយគេជួប NPC មួយនេះណាអឺ អត់ចាស់មួយណាចេះនេះយក clear ចឹងខ្ញុំត្រូវការកាត់ក្បាលមួយណាកាត់ក្បាលមួយសិនតើក្បាលវា112យើងត្រូវការ111ចឹងក្បាលមួយមកអត់ចាស់មួយចឹងក្បាលធ្លាក់ហើយនេះនេះ111ណាហើយបន្តមកទៀតយើងធ្វើការកាត់ទៅលើអាវនេះអូខេអាវក៏យើងកាត់មួយដែរនេះគឺ109ណាហើយបន្តមកទៀតគឺយើងកាត់ទៅលើខោ ខោអូខេនេះអញ្ចឹងអូខេអញ្ចឹងចំពោះកៅអៅក្បាលខោនេះគឺ stone យើងដាក់គ្រប់ហើយតាមធម្មតាគឺខ្ញុំប្រើ casio គុតគុណលេខនេះនឹងជាទូទៅគឺគុណបែបនេះអូខេអញ្ចឹងចំពោះ stone គឺយើង អាចយកវាម្ដង3គ្រាប់ចេញសិនមកដោយសារកន្លែងដាក់ item យើងរៀងស្ទើរដែរណានេះ stone ចេញមកទាំងអស់មកវាពេញម្លោះនឹងអស់បានប្លោះដាក់មកនេះ អឺ goal រៀងស៊ីបន្តិចអ្នកនរនេះញាត់ញាត់ stone ចូល C goal សាហាវអឺអ្វីដែលយើងញាត់យើងត្រូវចាំថាបើសិនជាករណីយើងត្រូវការវាជាប្រភេទបាគូ chain អញ្ចឹងយើងត្រូវការញាត់ stone នេះគឺ even even គឺ all អញ្ចឹងមានថា even គឺគូគូសេះអញ្ចឹងយើងមើលទៅតាមនឹងអញ្ចឹងណាហ្នឹងហើយអ្នកនរនេះអញ្ចឹងមកស្ដាំលើ stone នេះមកដាក់ item លើនេះអញ្ចឹងអ្វីដែលគេមុនគេគឺ even អញ្ចឹងមានថាគូណាអញ្ចឹងគូពីរនេះអញ្ចឹងដាក់អាណាមុនចូលក៏បានដែរអញ្ចឹងឲ្យដាក់មកនេះ ខេគូ800គោលអញ្ចឹងយើងអាចបូកបានណាខ្ញុំដាក់សិន800បូកយើងចង់ដឹងថាយើងដាក់ញាត់ម្ដងអស់ប៉ុន្មានយើងអាចបូកមើលបានហ្នឹងហើយ300អញ្ចឹងមួយគ្រាប់ទៀតគឺគូទៀតណានេះគឺគូទៀតអញ្ចឹង800ទៀតអញ្ចឹងបូក800បូកយ៉ាអាក្រោយនេះគឺសេះ ចឹងនេះគឺសេះរបស់យើងអញ្ចឹងវានឹងចេញ activate សុនអឺគុណអញ្ចឹងអានេះអត់ថា2 goal ទេអញ្ចឹងបូកនេះ2 goal នេះមកតាំងអូខេអញ្ចឹងយើងបានក្បាល ជាប្រភេទ chain នេះណានេះ activate chain level 6អូខេអញ្ចឹងយើងទុកវាមួយនេះមកតមកទៀតយើងដាក់ទៅលើអាវុធអាវអញ្ចឹងអាវយើងត្រូវកាយគេនេះបើគូកានអញ្ចឹងវាត្រូវកាយគេគឺអឺគូសេះគូអញ្ចឹងដំបូងគេគឺគូគូយើងចង់ដាក់មួយណាចូលមុនក៏បានដែរណាហ្នឹងហើយ ខណៈមកគូ800គូចានេះ800បូក800ណាចឹងទី2គឺសេះយកសូនសេះនេះអាមកសេះ2គោលទេអានេះបូកអាក្រោយគាត់ថា800ដែរ800មែនចឹងបូក800ទៀត ចំប្រហែល stone ខ្ញុំនេះខ្ញុំដាក់គ្រាន់ហើយអូខេអញ្ចឹងយើងបាននេះមួយទៀតអូខេនេះខោអញ្ចឹងខោយើងត្រូវកាយគេគូសេះសេះអញ្ចឹងដាក់គូចូលមុនបន្ទាប់មកទៀតដាក់សេះអញ្ចឹងអានេះ600ទេអញ្ចឹង600បូក stone អានេះគូសេះសេះអញ្ចឹងអាក្រោយនេះទៀតយើងចង់ដាក់ណាក៏បានដែរចាំដាក់ចូលមកអានេះស៊ីទៅ10 gold ទេ10 10បូក ចានេះមួយទៀតសេះ150គោលនឹងបូក50គោលអឺជាមួយចង់បញ្ចប់ ចង់និយាយថា stone យើងដាក់អស់ហើយចានេះវា activate ជាប្រភេទ0ណា0អញ្ចឹងអូខេយើងអាចធ្វើការមើលបាន6 6អូខេអាចអាចបាន all 40ទៅ45មើលទៅបើជា40 45ណាអញ្ចឹងយើងបានអាវក្បាលខោរួចអស់ហើយអ្នកទាំងអស់នេះអញ្ចឹងនៅខ្វះ stone អាវុធមួយទៀតអ ប៉ុន្តែគាត់ថាពេលបច្ចុប្បន្ននេះខ្ញុំអត់ទាន់មាន stone ទេអឺអត់ទាន់មាន stone អាវុធធ្វើទេអញ្ចឹងយើងអាចបូកមើលបានណានេះគឺ cash show យើងមកបូកមកចានេះ1 2 3 4អញ្ចឹងអា800វាមាន4ដងណាអញ្ចឹង800គុណនឹង4ណាបូក150 160អី160ម៉េចអឺ700 760ណានេះជួននេះ760ណានេះ760អញ្ចឹងបូក700 160ចុះច្រឡំបូក160បាត់ដែរ160បូក600ទៀតបូក4ក៏អូខេនេះជាអឺនេះអឺខ្ញុំដាក់វៃចន្លែងទុកចំណាំទៅគឺអានេះសរុបទៅគឺដាក់អស់3664កោលអញ្ចឹងអស់ប៉ុណ្្នឹងណានេះតាំងទី1យើងយកអាក្បាខោគឺអស់ប៉ុណ្នេះហើយហ្នឹងហើយចិត្តស្មើនឹង5000កោលចិត្តស្មើ4000កោលដែរ អូខេអញ្ចឹងបើសិនខាងអ្នកទាំងអស់ចង់ធ្វើត្រៀម goal លេខប្រហែលខ្ទង់6000នៅធ្វើការញាត់វាហើយរួមជាមួយនឹងការ make បាគូយើងចាំ make វាតាមក្រោយតែពេលបច្ចុប្បន្ននេះញាត់ stone ចូលសិននោះបានហើយហ្នឹងហើយអូខេអញ្ចឹងសង្ឃឹមតែអ្នកទាំងអស់នេះលេងលេខ61ខ្ញុំហើយការអ្វីដែលខ្ញុំដឹងគឺ leader guild គាត់នឹងធ្វើការវាយរៀងរាល់ចុង សប្តាហ៍ហ្នឹងហើយអូខេអរគុណបាយបាយ